អ្នកដឹកនាំបាតកម្មម្នាក់នឹងជាប្រធានសាខាគណៈបកសង្គ្រោះជាតិនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីលោកអិនហេមេរ៉ាឲ្យអាស៊ីសេរីដឹងថាក្រមបាតកោនិងលោកផ្ទាល់បានផ្ញើសារនយោបាយនៅមុខស្ថានទូតចិនដោយស្រែកទាមទារនៅមុខស្ថានទូតនេះឲ្យឈប់គ្រប់គ្រងរបបក្រុងភ្នំពេញលោកឲ្យដឹងទៀតថា បាតកោស្នើទៅប្រទេសចិនដែលធ្លាប់ជួយរបបខ្មែរក្រហមធ្វើយ៉ាងណាកុំឲ្យរបបខ្មែរក្រហមកើតមានជាលើកទី2នៅកម្ពុជាតទៅទៀត។ យើងសូមឲ្យគាត់ជំរុញឲ្យរដ្ឋាភិបាលហ៊ុនសែនគោរពសិទ្ធិមនុស្សហើយដើរមកលទ្ធិប្រជាធិបតេយ្យហើយកុំឲ្យមានការប្រើអាវុធឬក៏ប្រើអំពើហិង្សានៅពេលដែលមានការត្រឡប់ទៅវិញរបស់គណៈបក្សប្រជាជាតិហើយមានយើងមួយចំនួនដែលអ្នកផ្ញើសារខាងក្រៅហ្នឹងគាត់ផ្ញើសារសូមឲ្យចិននឹងឈប់គ្រប់គ្រងហ៊ុនសែនអីចឹងទៅគឺ ក្រុមបាតកោលើកឡើង ថាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលមានអាយុកាល28ឆ្នាំមកនេះនៅតែមានសុពលភាពនៅឡើយដែលតម្រូវឲ្យរបបក្រុងភ្នំពេញងាកមកគោរពតាមកិច្ចព្រមព្រៀងនេះវិញនិងបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរដូចនេះតទៅទៀត។សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី រំពឹងថាការទៀមទារបស់ពួកគេនឹងធ្វើឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍ឲ្យមានការគោរពកិច្ចព្រមព្រៀងនេះឡើងវិញ ដែលជាជំហានឈានទៅដល់ការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាថ្មីការទៀមទារបស់សហគមន៍ខ្មែរអូស្ត្រាលីនេះខណៈវិបត្តិនយោបាយនៅកម្ពុជាបានជាប់គាំងជាច្រើនឆ្នាំមិនទាន់មានដំណោះស្រាយនៅឡើយប្រធានស្ដីទីគណៈបកសង្គ្រោះជាលោកសំរងស៊ីប្រកាសវិលចូលកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខនេះដោយលោកអះអាង ថាដើម្បីចូលទៅបញ្ចប់វិបត្តិទាំងនោះប៉ុន្តែមេដឹកនាំរបបក្រុងភ្នំពេញចោទប្រកាន់ថាទង្វើលោកសំរងស៊ីជាសកម្មភាពក្បត់ជាតិនិងប្រមានបាញ់សម្លាប់ ឬចាប់ដាក់គុកអ្នកអមដំណើរលោកសំរងស៊ីថែមទៀតផង អតីតចវាយក្រុង Dandenong នៃប្រទេសអូស្ត្រាលី លោកជាយូហុនដែលសពថ្ងៃលោកជាមេឃុំប្រចាំតំបន់ Springvale សង្ឃឹមលើកម្លាំងអ្នកនិយមប្រជាធិបតេយ្យដែលពួតដៃគ្នាក្រោកឡើង និងទាមទារប្រជាធិបតេយ្យមកវិញលោកក៏បង្ហាញការជឿជាក់លើសហគមន៍អន្តរជាតិដែលឈរនៅខាងអ្នកនិយមប្រជាធិបតេយ្យនិងថ្កោលទោសរបបលោកហ៊ុនសែនបន្ថែម បើរបបនេះបង្ក្រាបអ្នកតវ៉ា លោកថាបើរបបក្រុងភ្នំពេញហ៊ានបាញ់សម្លាប់ពលរដ្ឋខ្មែរដែលអមដំណើរលោកសំរងស៊ីនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខអង្គការសហប្រជាជាតិនឹងមានចំណាត់ការលើមេដឹកនាំផ្ដាច់ការរូបនេះលោកជាយូហុនស្នើទៅពលរដ្ឋខ្មែរគ្រប់ទីកន្លែងនិងអ្នកនយោបាយត្រូវរួមគ្នាដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ លោកប្រធានសំរងស៊ីដេញលោកចូលទៅប្រទេសកម្ពុជាវិញនេះគឺអត់មានយកអាវុធចូលទេ ចូលដោយដៃទៅទេទេកុំយកកងទ័ពយកមកសម្លាប់ខ្មែរទៀតសម័យខ្មែរក្រហមគឺសម្លាប់អស់ជាង2លានអ្នកហើយដូច្នេះបើហ៊ុនសែនសម្លាប់ម្ដងទៀតខ្ញុំជឿថាអង្គការសហប្រជាជាតិជាពិសេសតុលាការអង្គការសហប្រជាជាតិគេនឹងមើលឃើញហើយសូមលោកហ៊ុនសែនកុំធ្វើរបៀបហ្នឹង ប្រធានសាខាគណៈបកសង្គ្រោះជាតិទីក្រុងមែលប៊នប្រទេសអូស្ត្រាលីលោកអិនហេមេរ៉ាឲ្យដឹងថាក្នុងពេលទៀមទានេះក៏មានការចូលរួមពីតំណាងរាស្ត្រអូស្ត្រាលី5រូបរួមមានលោក Julian Hill លោក Mark Butler និងអ្នកស្រី Claire O'Neil នឹងថ្លែងសារនយោបាយតាក់ទងទៅនឹងប្រទេសកម្ពុជាដែរលោកអិនហេមេរ៉ាឲ្យដឹងទៀតថាតំណាងរាស្ត្រអូស្ត្រាលីនៃគណៈបកប្រឆាំងលោក Julian Hill ថ្លែងក្នុងពេលនោះដោយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីត្រូវចាត់វិធានការចាំបាច់ និងបន្ទាន់ដើម្បីប្រឆាំងនឹងរបបលហ៊ុនសែនដែលកំពុងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាគាត់មិនចង់ឲ្យមានការរំលោភសិទ្ធិមនុស្សនឹងដោយតែធ្ងន់ធ្ងរហើយ អូស្ត្រាលីមិនគួរដូចថាយើងមិនចង់និយាយថាបិទភ្នែកទេតែមិនគួរធ្វើដូចមើលមិនឃើញទៅលើការរំលោភរបស់សិទ្ធិមនុស្សរបស់របបលោកហ៊ុនសែនមែនទេគាត់ថាមិនមែនរបបហ៊ុនសែនទេគឺជាតកូលរបស់ហ៊ុនសែនតែម្ដងដែលរំលោភសិទ្ធិមនុស្សហ្នឹងបាទស្របពេលដែលពលរដ្ឋខ្មែរតវ៉ាឲ្យរដ្ឋាភិបាល កម្ពុជាគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកហ៊ុនសែនបានសរសេរសារលើទំព័រ Facebook របស់លោកនៅថ្ងៃទី23ខែតុលា ដោយលើកសរសើរនយោបាយឈ្នះឈ្នះរបស់លោកឯណោះទេដែលលោកអះអាងថាបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានិងនាំឲ្យស្រុកទេស មានសុខសន្តិភាពដូចសពថ្ងៃចានាងខ្ញុំខែសុណងអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីដោយឡាយព័ត៌មានតាក់ទងនឹងផែនការគ្រងវិលត្រឡប់មកកាន់កម្ពុជាវិញរបស់មេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិមកកាន់កម្ពុជានៅថ្ងៃទី9ខែវិច្ឆិកាខាងមុខនេះដែលចំនឹងថ្ងៃខួបគម្រប់លើកទី66ឆ្នាំនៃទិវា ឯករាជ្យជាតិនោះ បាទលោកសំរងស៊ីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិអំពាវនាវសារជាថ្មីម្ដងទៀតដល់ពលករខ្មែរដែលកំពុងធ្វើការងារនៅឯប្រទេសថៃឲ្យចូលរួមអមដំណើរលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកានេះដើម្បីត្រឡប់ទៅចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនិងស្ដារប្រជាធិបតេយ្យបានមន្ត្រីរបបលោកហ៊ុនសែនមិនមានជំនឿថាមានពលករខ្មែរព្រមបោះបង់ចោលការងារហើយយកខ្លួនទៅរងទោសជំនួសលោកសំរងស៊ីនោះឡើយបាទពីរដ្ឋធានី Washington លោកវ៉ែនសុមេតរីកាព័រមេនី លោកសំរងស៊ីប្រាប់ពលករថាការវិលចូលស្រុកនៅថ្ងៃទី9វិច្ឆិកា គឺដើម្បីទៅជួបជុំគ្រួសារហើយស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យបាន ល្អប្រសើរសម្បូរការងារធ្វើដូចនៅប្រទេសថៃលោកសំរងស៊ីបបួលពលករឲ្យចូលរួមបើកទំព័រប្រវត្តិសាស្ត្រថ្មីជាមួយលោក ដើម្បីកម្ចាត់របបក្រុងភ្នំពេញដែលលោកហៅថាជារបបផ្ដាច់ការនិងខុសច្បាប់លោកអះអាងថានៅថ្ងៃទី9វិច្ឆិកាជាឱកាសសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងពលរដ្ឋខ្មែរនៅក្នុងប្រទេសរួបរวมគ្នាខ្ញុំសូមអំពាវនាវឲ្យបងប្អូននិងកូនក្មួយដែលរស់នៅប្រទេសថៃដែលមានចំនួន2លានអ្នកអាចច្រើនជាង2លានអ្នកផងសូមបងប្អូនកូនក្មួយមករួមដំណើរជាមួយខ្ញុំនិងជាមួយថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិយើងវិលត្រឡប់ទៅស្រុកយើងវិញយើងទៅផ្ទះយើងវិញយើងទៅយកស្រុកយើងវិញយើងត្រូវតែរៀបចំប្រទេសយើងឡើងវិញឲ្យបានល្អត្រឹមត្រូវរៀបចំមិនមែនសម្រាប់តែត្រកូលហ៊ុនសែនមិនមែនសម្រាប់តែបពពួកហ៊ុនសែន លោកបន្តថាការវិលត្រឡប់ចូលទៅកម្ពុជាវិញនៅថ្ងៃទី9វិច្ឆិកា គឺដើម្បីរួមគ្នារៀបចំប្រទេសកម្ពុជាឲ្យមានភាពរុងរឿងស្អាតស្អំនិងគ្មានអំពើពុករលួយ។ យើងត្រូវតែរៀបចំប្រទេសយើងឲ្យមានភាពរុងរឿងដើម្បីមានភាពរុងរឿងដើម្បីឲ្យប្រជាប្រដ្ឋមានសុភមង្គលទាំងអស់គ្នាត្រូវតែបោះសម្អាតអំពើពុករលួយត្រូវតែធានាឲ្យសង្គមជាតិរបស់យើង មានភាពស្អាតស្អំមានភាពយុត្តិធម៌មានភាពជឿនលឿនដូចនៅប្រទេសថៃបងប្អូនកូនក្មួយដែលរស់នៅប្រទេសថៃបងប្អូនឃើញហើយនៅស្រុកគេគេមិនមែនរំពឹង លើអំណោយទេគ្មានប្រជាប្រដ្ឋណារស់នៅដោយរំពឹង លើអំណោយទេការលូតលាស់របស់គេយើងឃើញគេមានផ្លូវថ្នល់មានស្ពានមានសាលារៀនមានមន្ទីរពេទ្យ 10ដងច្រើនជាងយើងហើយសមិទ្ធផលទាំងអស់នោះមិនមែនជាអំណោយរបស់បុគ្គលណាគណៈបកណាទេគឺជាញើសឈាមប្រជារាស្ត្រដែលមានអ្នកដឹកនាំល្អគេប្រមូលហើយគេគ្រប់គ្រងទ្រព្យសម្បត្តិនិងធនធានជាតិរបស់គេធ្វើឲ្យមានការអភិវឌ្ឍពិតប្រាកដមិនមែនអភិវឌ្ឍคล้ายคล้ายដោយនៅស្រុកខ្មែរសពថ្ងៃក្រោមរបបហ៊ុនសែនទេគិតត្រឹមថ្ងៃទី23ដុល្លារនៅសល់រយៈពេល17ថ្ងៃទៀតដល់ថ្ងៃកំណត់ សន្យាចូលស្រុករបស់លោកសំរងស៊ីបច្ចុប្បន្នលោកសំរងស៊ីកំពុងស្នាក់នៅប្រទេសបារាំង គណៈថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិខ្លះបានចូលទៅដល់ប្រទេសនានានៅទ្វីបអាស៊ីហើយជុំវិញការអំពាវនាវរបស់លោកសំរងស៊ីឲ្យពលករខ្មែរអមដំណើរវិលចូលទៅកម្ពុជានៅថ្ងៃទី9វិច្ឆិកានេះអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានថ្លែងថាជា សិទ្ធិរបស់លោកសំរងស៊ីដែលអាចធ្វើបានពីខាងក្រៅស្រុកតែលោកមិនជឿថាមានពលករណាម្នាក់អមដំណើរមកកម្ពុជាជាមួយលោកសំរងស៊ីឡើយគឺមានតែក្រុមបកពួកលោកសំរងស៊ីមិនដល់10នាក់ផង។ ជាសិទ្ធិរបស់គាត់បាទពីព្រោះគាត់ពីលនីមិននៅក្នុងប្រទេសកម្ពុជាណាគាត់ពីលនីពីក្រៅប្រទេសមកអញ្ចឹងអានឹងជារឿងរបស់គាត់ទេតែត្រង់តែគេទៅឬមិនទៅអានឹងជារឿងមួយទៀតអានឹងយើងចាំមើលថ្ងៃ9ខែវិច្ឆិកាហ្នឹងទៅយើងក៏ទាយទុំមុនក៏ប៉ុន្តែតាមខ្ញុំមើលវាអត់មានទេតែម្នាក់ក៏គ្មានផងមានតែគ្នាគាត់8 4នាក់ហ្នឹងតែប៉ុណ្្នឹងឯង3 4នាក់ក្នុង3 4នាក់ហ្នឹងក៏អត់មានគ្រប់គ្នាដែរហើយចូលតាមណាដើរតាមណាឥឡូវគាត់នៅអាមេរិកគាត់នៅស្រុកបារាំងតើគាត់ គាត់ទៅតាមណាបានទៅដល់ថៃព្រោះថៃគេមកឲ្យចូលមានគាត់ចេះបំបានកាយបើទោះបីជាមន្ត្រីបកកណ្ដាលអំណាចយល់ឃើញបែបនេះក្តីក៏ក្រមពលករខ្មែរនៅប្រទេសថៃប្រកាសថាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលនឹងអមដំណើរលោកសំរងស៊ីវិលចូលប្រទេសកម្ពុជានៅថ្ងៃទី9ខែវិច្ឆិកា ដើម្បីស្ដារប្រជាធិបតេយ្យក្រមពលករទាំងនោះលើកឡើងថាពួកគេមានគ្នារាប់ម៉ឺននាក់បានរៀបចំជាក្រុមជាក្រុមដើម្បីត្រៀមទទួលស្វាគមន៍ និងអមដំណើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិវិលចូលទៅកម្ពុជា នៅថ្ងៃទី9វិច្ឆិកាពលករម្នាក់ធ្វើការនៅប្រទេសថៃលោកសៀចម្រើនឲ្យដឹងថាលោកនឹងអមដំណើរលោកសំរងស៊ីវិលចូលទៅកម្ពុជានៅថ្ងៃទី9វិច្ឆិកាដែរពលកររូបនេះបានអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកឲ្យរងចាំទទួលលោកសំរងស៊ីនិងពួកគេនៅទឹកដីកម្ពុជា ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃទី9ខែវិច្ឆិកា2019នេះខ្ញុំបាទនឹងអមដំណើរលោកធាតុស្ដីទីសំទងស៊ីដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាយើងវិញបាទបាទអរគុណច្រើនបងប្អូនទាំងអស់គ្នានៅប្រទេសកម្ពុជាសូមទទួលប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃផងបាទរបាយការណ៍របស់ក្រសួងការងារធ្លាប់បង្ហាញថាចំនួនពលករខ្មែរធ្វើការនៅប្រទេសថៃមានជាង1លាន6សែននាក់ប៉ុន្តែលោកសំរងស៊ីនិងមន្ត្រីបកប្រឆាំងនៅប្រទេសថៃអះអាងថាមានជាង2លាននាក់ មន្ត្រីបពប្រឆាំងនៅប្រទេសថៃធ្លាប់អះអាងទៀតថានឹងមានពលករខ្មែរប្រមាណ22ម៉ឺននាក់រងចាំអមដំណើរលោកសំរងស៊ីវិលចូលស្រុកវិញខ្ញុំបាទវ៉ែនសូមេត អាស៊ីសេរី ពីរដ្ឋធានី Washington បាទលោកនាងប្រិមម្នាក់ស្ដាប់ជាទីមេត្រីជុំវិញសារអំពាវនាវម្ដងហើយម្ដងទៀតរបស់ប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកសំរាស៊ីអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃចូលរួមអមដំណើរលោកវិលត្រឡប់ទៅកាន់កម្ពុជាវិញនេះបាទសកម្មជនគណៈបកប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃបន្តប្រមូលផ្ដុំគ្នាពង្រឹងកម្លាំងសាមគ្គីភាពត្រៀមខ្លួនដឹកនាំពលករខ្មែរទៅចូលរួមអមដំណើរថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិវិលត្រឡប់ចូលស្រុកវិញនៅពេលខាងមុខនេះស្របពេលដែលរបបលោកហ៊ុនសែនបន្តគម្រាមកំហែងចាប់សកម្មជនគណៈបកនេះដដែលបាទអ្នកភៀស ភាខ្លួននយោបាយទាំងនោះមានជំនឿថាកម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃនៅថ្ងៃទី9ខែវិច្ឆិកានិងប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនេះនឹងអាចជួយស្ដារវិបត្តិនយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញបាទពីរដ្ឋធានី Washington សូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍មួយទៀតរបស់លោកថនតារ៉ូជំវិញព័ត៌មាននេះមួយរយៈនេះសកម្មជនគណៈបកប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃបានណាត់ជួបគ្នាជាក្រុមប្រមាណពី10ទៅ20នាក់ នាំគ្នាសម្ដែងមតិមិនពេញចិត្តនឹងរបបលោកហ៊ុនសែនដែលបានចាប់ចងពលរដ្ឋតាមអំពើចិត្តពួកគេជួបគ្នានៅតាមសួនច្បារសាធារណៈហើយបានថតបង្ហោះ Facebook រៀងៗខ្លួនប្រធានគណៈបកសង្គ្រោះជាតិខេត្តស្វាយរៀងលោកម៉ៅវិបុលមានប្រសាសន៍នៅថ្ងៃទី22ដុល្លារថាពួកលោកមានគ្នាប្រមាណ10នាក់បានជួបប្រជុំគ្នានៅសួនច្បារសាធារណៈក្នុងទីក្រុងបាងកកស្ទើររៀងរាល់ថ្ងៃនៅមុនពេលចេញដំណើរទៅជួបពលករខ្មែរនៅប្រទេសថៃមន្ត្រីបពប្រចាំងរូបនេះបន្តថាពលករខ្មែរនៅគ្រប់ទីកន្លែងធ្វើការស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ និងយល់ព្រមទៅចូលរួមអមដំណើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិទាំងអស់គ្នានៅពេលខាងមុខ ពួកខ្ញុំក៏ដូចជាប្រជាពលរដ្ឋនៅពេលនេះឡើងខ្លាចគាត់ចាប់គាត់ចងគាត់ធ្វើអីដោយសារប្រទេសជាតិកំពុងតែលិចលង់ដែលត្រូវរបបសពថ្ងៃនេះបំផ្លាញដោយលោកហ៊ុនសែនធ្វើទឹកបុកម្នេញដល់មន្ត្រីនយោបាយក៏ដូចជាសកម្មជននៅតាមមូលដ្ឋានព្រោះគាត់នឹងថាប្រទេសកម្ពុជាបើគ្មានថ្ងៃ9វិច្ឆិកា2019នេះទេហើយមានប្រជាតបតៃប្រកាសទេគឺចប់ហើយអញ្ចឹងគាត់ស្ម័គ្រចិត្តចូលរួមបងប្អូនគ្នាដើម្បីប្រទេសជាតិដើម្បីប្រជាតបតៃនិងយុត្តិធម៌នៅកម្ពុជាបាទ រីឯសមាជិកប្រតិបត្តិគណៈបកសង្គ្រោះជាតិខេត្តកំពង់ចាមឯណោះវិញលោកកុងស៊ីវងដែលកំពុងភៀសខ្លួននៅក្នុងប្រទេសថៃថ្លែងថាលោកបានចូលរួមពង្រឹងសាមគ្គីភាពជាមួយសកម្មជនដទៃទៀតយ៉ាងស្អិតល្មួតនិងបានធ្វើការរួមគ្នាដើរគៀកោពលករខ្មែរនៅបាងកកឲ្យត្រឡប់ទៅមាតុភូមិវិញនៅថ្ងៃទី9វិច្ឆិកាលោកបន្តថាសកម្មជននិងពលករខ្មែរពុះកញ្ជ្រោលរងចាំតែថ្ងៃកំណត់ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីវិលចូលស្រុកវិញដើម្បីពួកគេចេញដំណើរទាំងអស់គ្នាដោយមិនខ្លាចអាជ្ញាធររបស់កងភ្នំពេញចាប់ខ្លួននោះឡើយ។ ពីព្រោះលោកថានេះជាឱកាសចុងក្រោយ ដែលពលរដ្ឋខ្មែរត្រូវរួមកម្លាំងគ្នា ដណ្ដើមអំណាចពីរបបលហ៊ុនសែនប្រគល់ឲ្យប្រជាពលរដ្ឋវិញ។ ធំរបស់គាត់ហ្នឹងធំរបៀបជនបដិការជនអប្រៃធ្វើឲ្យយើងរត់ប្រាស់មកដល់ពេលនេះដូច្នេះមុននឹងស្លាប់គឺយើងត្រូវតែដំណើរចិត្តរបស់យើងមកវិញយើងមិនឲ្យជនបែបហ្នឹងទៅបំផ្លាញចិត្តរបស់យើងតទៅទៀតទេព្រោះអត់មានជំរឿនអីក្រៅពីខែ9មិថុនាតែយើងត្រូវតែចូលស្រុកទៅវិញព្រោះបែបយើងស្លាប់ទៅស្លាប់ទៅចង់ឲ្យយើងមានជីវិតយើងវាក្នុងស្លាប់ដល់ប៉ុន្តែប៉ុន្តែឲ្យស្លាប់មានន័យដើម្បីចិត្តរបស់យើងលោកសំរាំងស៊ីបានប្រកាសម្ដងហើយម្ដងទៀតថា លោកនឹងថ្នាក់ក្នុងគណៈបកសង្គ្រោះជាតិដែលរស់នៅក្រៅប្រទេសនឹងធ្វើមេត្តាភូមិនិវត្តទៅកម្ពុជាវិញនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខនេះទោះជាយ៉ាងណាក្តីរបស់កងភ្នំពេញបានបញ្ជាក់ម្ដងហើយម្ដងទៀតដែរអំពីការប្រើកម្លាំងយោធាបង្ក្រាបលើលោកសំរងស៊ីនិងអ្នកហែហមប្រសិនបើហ៊ានវិលចូលកម្ពុជាតាមការកំណត់មែននោះអ្នកសម្របសម្រួលនឹងអង្គការអង្គការ Conference លោកកនសវាងលើកឡើងថាការចូលរួមកិច្ចការនយោបាយគឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ម្នាក់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះទទូចឲ្យមានដឹកនាំគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងរកផ្លូវចរចាត្រូវរើគ្នាដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញប្រសើរជាងទាស់តែងគ្នានាំឲ្យខាត់បងដល់ប្រយោជន៍ជាតិ។ គឺមានតែអ្នកនយោបាយហ្នឹងទេដែលលោកអាចធ្វើការទៅជ័យជាពិសេសយើងមើលឃើញហើយការទៀមទីរបស់សហគមន៍ជាតិនិងអន្តរជាតិតាក់ទងលើកិច្ចការងាររឿងសិទ្ធិមនុស្សណារឿងសេរីភាពនយោបាយជាដើមហ្នឹងបាទអាហ្នឹងគឺជាចំណុចតែត្រូវគិតនិងពិចារណាស្ដារឡើងវិញបាទមន្ត្រីបកប្រឆាំងអះអាងថាពួកគេនៅតែបន្តពង្រឹងសាមគ្គីភាព និងការចោះជួបពលករនៅប្រទេសថៃដើម្បីប្រាប់ពីផែនការដែលទៅអមដំណើរលោកសំរងស៊ីវិលចូលស្រុកវិញដដែលពួកគេសង្ឃឹមថា នៅពេលដែលលោកសំរងស៊ីវិលចូលស្រុកពេលនោះនឹងមានដំណោះស្រាយនយោបាយហើយលោកហ៊ុនសែនក៏មិនហ៊ានចាប់ខ្លួនលោកសំរងស៊ីដោយការប្រមានឡើយពីព្រោះប្រជាពលរដ្ឋយ៉ាងច្រើនកុះកនឹងទៅទទួលលោកស្របពេលដែលប្រទេសប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលកំពុងដាក់សម្ពាធលើរបបកងភ្នំពេញនិងមានវិធានការប្រសិនបើរបបនេះចាប់ខ្លួនលោកសំរងស៊ីនិងថ្នាក់ដឹកនាំគណៈបកប្រឆាំងមែននោះខ្ញុំថនថារ៉ូអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកអ្នកនាងជាទីមេត្រីគណៈដែលថ្ងៃទី9ខែវិច្ឆិកាដែលជាថ្ងៃកំណត់នៃការវិលត្រឡប់មកកាន់កម្ពុជាវិញរបស់មន្ត្រីជាន់ខ្ពស់និងសកម្មជនគណៈបកសង្គ្រោះជាតិដែលនៅភៀសខ្លួននៅក្រៅប្រទេសកាន់តែខិតជិតមកដល់នោះឬឯអាញាធរនៃរបបក្រុងភ្នំពេញឯនោះវិញក៏កំពុងតែបង្កើនការធ្វើទុកបុកម្នេញនិងចាប់ខ្លួនសកម្មជនគណៈបកសង្គ្រោះជាតិនៅឯតាមមូលដ្ឋានកាន់តែច្រើនឡើងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបាទព័ត៌មានពីខេត្តកំពង់ចាមឯនោះវិញឲ្យដឹងថាមន្ត្រីប៉ូលីសនៃស្នងការនគរបាលនៃខេត្តនេះបានចាប់ខ្លួនមេឃុំស្វាយទៀបស្រុកចំការលើ លើជាប់ឆ្នោតពីខាងគណៈបក្សប្រជាជាតិគឺលោកហេងហនយកទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកាលពីម៉ោង2រសៀលនៅថ្ងៃទី22ខែតុលាភរិយាលោកហេងហនគឺលោកស្រីនុតប្រាក់ ប្រាប់អាស៊ីសេរី នៅថ្ងៃទី23ដុល្លារថាប៉ូលីសប្រមាណ10នាក់បានចូលទៅឡោមព័ទ្ធចាប់ស្វាមីលោកស្រីនៅក្នុងផ្ទះលោកស្រីហើយរុញបញ្ចូលឡានយ៉ាងតក់ក្រហល់ដោយពំបានបង្ហាញដោយការចាប់ខ្លួនពីតុលាការនោះឡើយលោកស្រីចាត់ទុកសកម្មភាពរបស់ប៉ូលីសនេះថាជាការធ្វើទុកបុកម្នេញមកលើស្វាមីដោយអយុត្តិធម៌ដែលធ្វើឲ្យសាច់ញាតិមានការឈឺចាប់មិនអាចបំភ្លេចបានព្រោះលោកស្រីថាស្វាមីលោកស្រីមិនបាន ប្រព្រឹត្តកំហុសខុសច្បាប់អ្វីនោះឡើយ។ ប្តីខ្ញុំថាឈប់ទៅឲ្យចៅខ្ញុំថតខ្ញុំមកប៉ោះសិនគេថាមិនបាច់ថតបាច់អីទេថតទៅអីថតនៅតែញ៉ែញ៉ៃខ្ញុំហៅនិយាយអីខ្ញុំនិយាយកើតផងវាដូចស្លុតទៅតែអ្នកត្រកូគ្នាអធិមចេញមកឈរចិត្តតែគ្នាឈរទៅតាមប្លង់ផ្ទះខិនមើលមកអញ្ចឹងទៅគេគ្រៀបមកជំរាមម្នាក់គេច្រាំងចូលឡានទៅព្រោះតែប្តីខ្ញុំថាមិនបាច់ចាំគ្រៀបខ្ញុំទេខ្ញុំដើរចូលខ្លួនឯងខ្ញុំនឹកឡើងស្អែកចិត្តណា សមត្ថកិច្ចធ្វើអញ្ចឹងធ្វើដូចគ្នានឹងខ្មាំងពីជំនាន់ណាគេស្លាប់មនុស្សកិច្ចចោលស្រុកចោលទេសអញ្ចឹង បាទលោកស្រីនុតប្រាក់បញ្ជាក់ទៀតថានៅពេលចាប់ខ្លួនស្វាមីរបស់លោកស្រីស្វាមីលោកស្រីមានស្មារតីរឹងមាំហើយនៅតែប្រកាន់ជំហរនិងភាពស្មោះស្ម័គ្រជាមួយគណៈបកសង្គ្រោះជាតិដដែលដែលបានប្រាប់លោកស្រីថាកុំអោយតក់ស្លុតទៅនឹងការចាប់ចងនេះហើយថាជារឿងនយោបាយនោះទេបាទអាស៊ីស្រីនៅមិនទាន់អាចតាក់ទងស្នងការនគរបាលខេត្តកំពង់ចាមលោកអែមកុសលដើម្បីសុំសេចក្តីអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី23តុលានេះដោយសារទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួលយ៉ាងណាក៏ដោយលោកស្រីនុតប្រាក់ អះអាងថាប៉ូលីសបានប្រាប់លោកស្រីក្រោយពេលចាប់ខ្លួនស្វាមីលោកស្រីថាការចាប់ខ្លួននេះគឺដោយសារតែលោកហេងហនមានជាប់ពាក់ព័ន្ធទៅនឹងគម្រោងទៅគៀងគរប្រជាពលរដ្ឋឲ្យទៅអមដំណើរប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកសំអាស៊ីវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំនេះ បាទគិតត្រឹមរសៀលថ្ងៃទី23ខែតុលានេះមានសកម្មជនគណៈបកសង្គ្រោះជាតិសរុបរហូតដល់ទៅចំនួន54នាក់ហើយដែលត្រូវបានរបបលោកហ៊ុនសែនចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នហើយមានសកម្មជនចំនួនសរុបដល់ទៅ186នាក់ផ្សេងទៀតត្រូវបានកោះហៅទៅបំភ្លឺនិងសមត្ថកិច្ចតាមចាប់ខ្លួនដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ បាទក្រៅពីនេះក៏មានសកម្មជនគណបកប្រឆាំងជាច្រើនអ្នកផ្សេងទៀតក៏បានរត់ភៀសខ្លួនរកទីកន្លែងមានសុវត្ថិភាពដើម្បីគេចចេញពីការតាមយាយីនិងការធ្វើទុកបុកម្នេញឥតស្រាកស្រានឬក៏តាមការតាមចាប់ខ្លួនពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ បាទលោកនាងជាទីមេត្រីព័ត៌មានពីខេត្តបាត់ដំបងឯណោះវិញភរិយាសកម្មជនគណបកប្រឆាំងនៅឯស្រុកមោងរិស័យព្រួយបារម្ភអំពីសុខភាពរបស់ស្វាមីលោកស្រីខ្លាចមានបញ្ហាដល់អាយុជីវិតនៅពេលជាប់ឃុំនៅក្នុងពន្ធនាគារនៃខេត្តបាត់ដំបងលោកស្រីអះអាងថាមន្ត្រីពន្ធនាគារនៃខេត្តនេះមិនអនុញ្ញាតឲ្យលោកស្រីចូលសួរសុខទុក្ខស្វាមីដើម្បីយកថ្នាំសង្កូវទៅឲ្យគាត់ពេលដែលគាត់កំពុងមានជំងឺប្រចាំកាយហើយត្រូវលេបថ្នាំព្យាបាលឲ្យបានទៀងទាត់នោះ។ បានមន្ត្រីអង្គការសង្គមស៊ីវិលហៅទង្វើរបស់មន្ត្រីពន្ធនាគារនៅខេត្តបាត់ដំបងនេះថាជាការអនុវត្តច្បាប់ស្តង់ដារ2ដែលខុសពីអ្នកមានលុយនិងមានអំណាចមួយចំនួនមានសិទ្ធិព្យាបាលជំងឺដោយសេរី បាទពីរដ្ឋធានី Washington អ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះភរិយាសកម្មជនបកប្រឆាំងស្រុកមោងឫស្សីលោកអ៊ុតជឿនគឺអ្នកស្រីសេងរតមនីប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី23ខែតុលាថាមន្ត្រីពន្ធនាគារខេត្តបាត់ដំបងរុញដាក់គ្នាពី1ទៅ1 រឿងសុំចូលយកថ្នាំទៅឲ្យស្វាមីដើម្បីលេបព្យាបាលជំងឺលើសឈាមលោកស្រីបន្ថែមថាមន្ត្រីពន្ធនាគារលើកហេតុផលថាលោកអ៊ុតជឿនទើបតែជាប់ឃុំថ្មីថ្មោងមិនអាចឲ្យសាច់ញាតិចូលសួរសុខទុក្ខបានឡើយលោកស្រីហៅវិធានការរបស់មន្ត្រីពន្ធនាគារនេះថាជាការសម្លាប់ប្តីរបស់លោកស្រីដោយប្រយោលដោយធ្វើឲ្យក្រមគ្រាផ្លូវចិត្តកាន់តែខ្លាំងពីព្រោះលោកកំពុងតែមានជំងឺប្រចាំកាយនៅក្នុងពន្ធនាគារដែលត្រូវការថ្នាំព្យាបាលជាប្រចាំលោកស្រីបន្តថា ប្រសិនបើគ្មានថ្នាំលេបទៀងទាត់ទេស្វាមីរបស់លោកស្រីអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត មេគាត់នឹងថាมันអាចជួបបានទេ បើចង់ជួបឲ្យបងស្រីនឹងទៅដាក់ពាក្យអីតិចឲ្យចៅក្រមនឹងបញ្ជាក់ឲ្យតិចមកបានគេអនុញ្ញាតដល់ពេលខ្ញុំឃើញរូបភាពនឹងខ្ញុំដឹងថាធ្វើម៉េចបើដល់ចៅក្រមចៅក្រមគាត់ថា មែនទូនទីរបស់គាត់ដល់មកកន្លែងពន្ធនាគារពន្ធនាគាររុញឲ្យវិញទៅមកទៅមកអញ្ចឹងខ្ញុំដូចមានអារម្មណ៍ថាដូចជាពិបាកដល់ហើយបងចុះគាត់តែប៉ុណ្ណឹងហេតុអីក៏មិនឲ្យខ្ញុំជួបប្តីខ្ញុំចាំបាច់រុញពីមួយទៅមួយធ្វើអីខ្ញុំចង់ស្គួតដោយសាររឿងទៅមកហ្នឹងពីវិសាហើយហើយអត់បានចូលជួបប្តីសោះអញ្ចឹងលោកស្រីបន្តថាចាប់តាំងពីប៉ូលីសបញ្ជូនប្តីទៅឃុំខ្លួនមក លោកស្រីមិនទាន់បានចូលជួបប្តីយកថ្នាំទៅឲ្យលេបម្ដងនៅឡើយទេ តកតងនឹងបញ្ហានេះប្រធានពន្ធនាគារខេត្តបាត់ដំបងលោកសំអល់ធីរិតមិនបានអត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់ភរិយាមន្ត្រីគណៈបកប្រឆាំងនេះទេដោយលោកប្រដៅអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទៅវិញថាមិនយល់អំពីច្បាប់របស់កម្ពុជាបាទបាទមកកន្លែងខ្ញុំតែខ្ញុំមានកន្លែងរដ្ឋបាលមិនចង់បានព័ត៌មានមកកន្លែងខ្ញុំមកតែតាមជំនួយឥឡូវឥឡូវខ្ញុំដឹកចោលអីទៀតមិនបានមករដ្ឋបាលអត់ ណាបណ្ដាខ្ញុំបានដល់ខ្ញុំបានដល់ខ្ញុំចង់បានដល់ខ្ញុំបានបណ្ដាខ្ញុំក្រែងតែទទួលតាខ្ញុំមិនមានប្រេងបណ្ដាយ៉ាងអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត6លោកសឹងសែនករណាមានប្រសាសន៍ថាប្រទេសប្រជាធិបតេយ្យដែលគោរពច្បាប់ទម្លាប់បានត្រឹមត្រូវនោះទោះបីជាអ្នកជាប់ឃុំមានជំងឺឬមិនមានជំងឺក៏ដោយគឺតុលាការឬមន្ត្រីពន្ធនាគារត្រូវតែអនុញ្ញាតឲ្យសាច់ញាតិបាន ចូលសួរសុខទុក្ខជនជាប់ឃុំដែរនៅក្នុងពន្ធនាគាររយៈពេល24ម៉ោងក្រោយពីប៉ូលីសចាប់ខ្លួនពួកគេ ព្រោះនេះជាសិទ្ធិស្របច្បាប់របស់អ្នកជាប់ឃុំមន្ត្រីសង្គមស៊ីវិលរូបនេះចាត់ទុកទង្វើរបស់មន្ត្រីពន្ធនាគារនេះថាជាការអនុវត្តច្បាប់ដែលមានស្តង់ដារ2ដែលខុសពីករណីអង្គញានិងអ្នកមានលុយមួយចំនួនដែលជាប់គុកដូចគ្នា ហើយអាចទៅសម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅក្រៅពន្ធនាគារបានកន្លងមកអ្នកមានលុយនិងអ្នកមានអំណាចអាចជួលបន្ទប់ទំនើបទំនើបរបស់មន្ទីរពេទ្យធំធំរបស់រដ្ឋសម្រាប់ស្នាក់នៅក្រោមហេតុផលថាសម្រាប់ព្យាបាលជំងឺអ្នកទាំងនោះមានដូចជាលោកកិតធៀងលោកថោងសារ៉ាត អតីតអភិបាលក្រុងបាវិតលោកឈូបណ្ឌិតដែលបាញ់ក្រុមកម្មករឲ្យរបួសអង្គការសុកប៊ុនដែលប្រាហឹង្សាលើអតីតពិធីការនីទូរទស្សន៍និងអង្គការតាន់សេងហៈដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាពិសេសគឺក្រុមក្មួយក្មួយរបស់លោកហ៊ុនសែនដែលត្រូវបានដំទាទោសរឿងបាញ់បោះសេរីគឺសុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ចឹងបើសិនជាមិនអោយមានការអនុញ្ញាតឲ្យមានការជួបទេអញ្ចឹងវារំលោភទៅលើនីតិវិធីច្បាប់ហើយចំណុចទាំងអស់នេះសូមឲ្យខាងអាជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តទូនីតិតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវបើទោះបីថាជននឹងក៏ជាសកម្មជននយោបាយដែលជានិន្នាការផ្ទុយពីខ្លួនក៏ដោយត្រូវតែអនុវត្តឲ្យបានស្មើស្មើភាពគ្នាអត់មានអនុវត្តដោយតាមអារម្មណ៍ទៅតាមរបបបញ្ជាដោយមិនគោរពទៅតាមផ្លូវច្បាប់អញ្ចឹងទេ ប៉ូលីសខេត្តបាត់ដំបងចាប់ខ្លួនសមាជិកក្រុមប្រឹក្សាស្រុកមោងរុស័យជាប់ឆ្នោតខាងគណៈបកសង្គ្រោះជាតិលោកអ៊ុតជឿនកាលពីរសៀលថ្ងៃទី19ខែតុលាតុលាការបានចោទប្រកាន់សកម្មជនបកប្រឆាំងរូបនេះពីបទរួមគំនិតក្បត់ជាតិពាក់ព័ន្ធនឹងការគៀងគរប្រជាពលរដ្ឋឲ្យទៅចូលរួមអមដំណើរប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលនឹងវិលចូលស្រុកវិញនៅថ្ងៃទី9ខែវិច្ឆិកាខាងមុខលោកសឹងសែនករណីថ្លែងថាករណីនេះប្រសិនបើជនជាប់ឃុំរូបនេះ មានគ្រោះថ្នាក់ដល់អាយុជីវិតឬគ្រោះថ្នាក់ដោយប្រការណាមួយនៅក្នុងពេលជាប់ឃុំនោះគឺមន្ត្រីតុលាការនិងអ្នកគ្រប់គ្រងពន្ធនាគារខេត្តបាត់ដំបងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អំពីរឿងនេះពីព្រោះមិនព្រមព្យាបាលអ្នកជាប់ឃុំតាមការស្នើសុំរបស់សាច់ញាតិចា៎នាងខ្ញុំសុជីវីអាស៊ីសេរីប្រធានាធិបតី Washington បាទលោកនាងជាទីមេត្រីដោយឡែកព័ត៌មានតកតលនឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជានិងចិនវិញម្ដងបាទមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាឲ្យដឹងថារដ្ឋាភិបាលចិននឹងបន្តផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ដល់ទៅ600លានយួនឬស្មើនឹងប្រមាណ84លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីពង្រឹងវិស័យយោធារដ្ឋមន្ត្រីក្រសួួងការពារជាតិលោកទាបាញ់បានលើកឡើងអំពីប្រាក់ជំនួយនេះទៅកាន់អ្នកសារព័ត៌មាននៅក្នុងស្រុកនៅឯពលានយន្តហោះអន្តរជាតិភ្នំពេញក្នុងខណៈពេលដែលលោកវើ ត្រឡប់ពីការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅរសៀលថ្ងៃពុធទី23ខែតុលានេះបាទលោកទៀបបាញ់បានអះអាង ថាប្រាក់ជំនួយឥតសំណងរបស់មហាមិត្តចិននេះគឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជានិងចិនលោកបន្តថាចិន បានសន្យាបន្តផ្តល់ជំនួយឥតសំណងដល់កម្ពុជាដើម្បីពង្រឹងវិស័យយោធា ហើយទឹកប្រាក់ដែលមានចំនួនដល់ទៅ6លានយួនសំទោស600លានយួនឬស្មើនឹងប្រមាណជាង84លានដុល្លារអាមេរិកនេះនឹងប្រើប្រាស់សម្រាប់យកមកពិភាក្សានិងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យយោធាកម្ពុជាដែលកិច្ចសហប្រតិបត្តិការនេះលោកថាធ្លាប់មានរួចជាស្រេចរួចទៅហើយបាទក្នុងគណៈទស្សនកិច្ចរបស់លោកទាបាញ់ទៅកាន់ប្រទេសចិននេះលោកទាបាញ់បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី7នៅឯទីក្រុងអ៊ូហានហើយលោកក៏បានចូលជួប ជួបសម្ដែងការគូសំជាមួយនឹងលោកវ៉ៃហ្វេងហេរដ្ឋមន្ត្រីក្រសួងការពារជាតិចិនផងដែរនៅឯទីក្រុងប៉េកាំងកាលពីថ្ងៃទី20ខែតុលា បាទក្នុងឱកាសនោះរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជានិងចិនលោកទាបាញ់ថារដ្ឋមន្ត្រីការពារជាតិចិនបានសន្យាថាប្រទេសចិននៅតែបន្តផ្ដល់ជំនួយនិងគាំទ្រដល់វិស័យកសាងទ័ពនិងការអភិវឌ្ឍវិស័យយោធាជាតិការពារជាតិរបស់កម្ពុជាបាទកាលពីថ្ងៃទី21ខែកក្កដាកន្លងទៅកាសែតល្បីឈ្មោះរបស់អាមេរិកកាំងមួយឈ្មោះថា The Wall Street Journal បានដកស្រង់សម្ដីរបស់មន្ត្រីអាមេរិកកាំងដែលបាននិយាយថារប បក្រុងភ្នំពេញនិងក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាសម្ងាត់មួយដែលអាចអនុញ្ញាតឲ្យចិនចូលទៅបង្កើតមូលដ្ឋានកងទ័ពរបស់ខ្លួននៅឯកំពង់ផែរៀមនៅជាយក្រុងប្រសេនុបាទគឺនៅជិតមិនឆ្ងាយប្រមាណពីអាកាសយានដ្ឋានដ៏ធំមួយដែលក្រុមហ៊ុនចិនកំពុងសាងសង់នៅតំបន់តារាសាគរឬនៅឯខេត្តកោះកុងនោះក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានបដិសេធចំពោះព័ត៌មាននេះជាបន្តបន្ទាប់ដោយហៅព័ត៌មាននេះថាជាព័ត៌មានខ្លាំងខ្លាយ។ បាទលោកអ្នកនាងជាទីមេត្រីពាក់ព័ន្ធនឹងបញ្ហារបស់ចិនដែលជនជាតិចិននៅកម្ពុជាដែលកំពុងតែ បង្កភាពចលាចលនិងបញ្ហាអសកម្មមួយចំនួននៅក្នុងសង្គមកម្ពុជានេះបាទមន្ត្រីរដ្ឋាភិបាលកម្ពុជាប្រាប់ថាកម្ពុជា បានបញ្ជូនជនជាតិចិនចំនួនសរុបជិត900នាក់ទៅប្រទេសចិនវិញនៅក្នុងរយៈពេល9ខែដំបូងនៃដើមឆ្នាំនេះ ក៏ប៉ុន្តែចំនួននេះហាក់បីដូចជាផ្ទុយពីរបាយការណ៍របស់ស្ថានទូតចិនដែលបានបង្ហាញថាជនជាតិចិនដែលត្រូវបានទៅបញ្ជូនទៅប្រទេសចិនវិញនេះគឺក្នុងរយៈពេលដូចគ្នានេះមានរហូតដល់ទៅជាង1000នាក់បន្ទាប់ពីសង្ស័យថាពួកគេបានប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងសង្គមកម្ពុជាបាទពីរដ្ឋធានី Washington លោកអូនភិបរាយការណ៍ព័ត៌មាននេះអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោកកៅវ៉ាន់ថន បានប្រាប់អាស៊ីសេរីនៅថ្ងៃអង្គារទី22ខែតុលាម្សិលមិញនេះថាកម្ពុជា បានបញ្ជូនជនជាតិចិនចំនួន889នាក់ក្នុងនោះមានស្រី171នាក់ក្នុងរយៈពេល9ខែដើមឆ្នាំនេះលោកកៅវ៉ាន់ថនបន្តថាជនជាតិចិនដែលបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនោះមួយចំនួន មានជាប់ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន ហើយបានមកលាក់ខ្លួននៅប្រទេសកម្ពុជានិងមួយចំនួនទៀតជាប់ពាក់ព័ន្ធទៅនឹងបទល្មើសលបែងភ្នាល់គ្នាតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់និងមួយចំនួនទៀតពាក់ព័ន្ធនឹងបទដែលក្លែងបន្លំឆោបោកតាមរយៈទូរគមនាគមន៍នៅកម្ពុជាទោះជាយ៉ាងណា របាយការណ៍ចុះផ្សាយដោយស្ថានទូតចិនកាលពីថ្ងៃទី17ខែតុលា បានឲ្យដឹងថា ជនជាតិចិនចំនួនជាង1000នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ក្នុងឆ្នាំ2019នេះហើយថាសមិទ្ធផលនេះកើតឡើងក្រោមកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់យ៉ាងជិតស្និទ្ធរវាងចិននិងកម្ពុជា ឥឡូវយើងមានការខាត់ខ្លួនមួយចំនួនដូចថាទី1គាត់មកលាក់ខ្លួននៅកម្ពុជាហើយដែលយើងដាក់ក្នុង black នេះដល់គាត់ចេញទៅជាចាស់មួយចំនួនគឺគាត់ស្នាក់នៅខុសច្បាប់ខុសច្បាប់ដោយសារថាយើងរកទៅអត់ឃើញគាត់មានលិខិតឆ្លងដែនឬក៏ស្នាក់នៅលើកថាការអាហ្នឹងក៏យើងខុសច្បាប់បន្តវិញអាហ្នឹងក៏យើងចាស់លោកកៅវ៉ាន់ថនក៏បានប្រាប់ឲ្យដឹងផងដែរថាអាញាធរខេត្តប្រសេនុបានខាត់ខ្លួនជនជាតិចិនចំនួន27នាក់នៅថ្ងៃអង្គារម្សិលមិញនេះ។ ហើយបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តដោយសារពួកគាត់មិនមានលិខិតឆ្លងដែនហើយគ្មានប័ណ្ណការងារលោកបន្តថាជនជាតិចិនមានការថយចុះពីព្រោះពួកគាត់បានវិលត្រឡប់ទៅប្រទេសខ្លួនវិញដើម្បីទៅជួបជុំបងប្អូនក្នុងរដូវសែនព្រះខែប៉ុន្តែលោកថាការបិទលបែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតក៏ជាហេតុផលមួយនៃការវិលត្រឡប់របស់ជនជាតិចិនផងដែរ ប៉ុន្តែលោកច្រានចោលព័ត៌មានដែលលើកឡើងថា ការចាក់ចែងរបស់ជនជាតិចិន គឺដោយសារបារម្ភពីសវត្ថភាពរបស់ខ្លួននៅពេលមន្ត្រីគណៈបកប្រឆាំងគ្រោងធ្វើដំណើរវិលត្រឡប់ចូលមកកម្ពុជា នៅថ្ងៃទី9ខែវិច្ឆិកានេះតាមពិតមានទៅមួយចំនួនមែនដោយសារថារដូវហ្នឹងកាលដែលគាត់ទៅហ្នឹងគឺចំណងហ្នឹងគាត់ទៅដល់រដូវសែនប្រខែក៏ទៅជាជុំបងប្អូន លោកបន្តថាការបិទលបែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតក៏ជាហេតុផលមួយផងដែរចំពោះការចាក់ចែងរបស់ជនជាតិចិនកន្លងមកព្រោះជនជាតិចិនទាំងនេះបានបង្កអសន្តិសុខដល់ប្រជាពលរដ្ឋខ្មែរអញ្ចឹងហើយទើបរដ្ឋាភិបាលសម្រេចបិទលបែងនេះដើម្បីរក្សាសន្តិសុខនិងកាត់បន្ថយបទល្មើសផ្សេងៗដែលបង្កដោយជនជាតិចិនអតីតអភិបាលខេត្តព្រះសីហនុលោកយុនមីន ធ្លាប់បានធ្វើរបាយការណ៍មួយ ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេង កាលពីខែមករាកន្លងទៅ ដោយបង្ហាញពីការព្រួយបារម្ភអំពីទស្សនវិជ្ជាអវិជ្ជមាននៃការកើនឡើងនៅវត្តមានរបស់ជនជាតិចិននៅក្នុងតំបន់នេះលោកជុនមីនបាននិយាយថាជនជាតិចិនមួយចំនួន បានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មហើយបានចូលរួមក្នុងការជំរិតទារប្រាក់ពីវិនិយោគិនដទៃទៀត ហើយថាពលករបរទេសដែលភាគច្រើនជាជនជាតិចិន កំពុងបង្កចំនួនជាមួយអ្នកស្រុកបាទជាទូទៅវាមានផលវិជ្ជមានផលអវិជ្ជមានតែផលអវិជ្ជមានដែលយើងយល់ឃើញថាផលអវិជ្ជមានហ្នឹងគឺធម្មតាតែមានលបែងអ្នកដែលមកធ្វើលបែងអនឡាញនេះឆ្លៀតអាដែលធ្វើលបែងអនឡាញគឺឆ្លៀតចាប់ចម្រិតតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងទៅវាបង្កអសន្តិសុខអញ្ចឹងបញ្ហាអវិជ្ជមានហ្នឹងហើយដែលយើងត្រូវតែបិទអនឡាញហ្នឹង គេសង្កេតឃើញបទឧក្រិដ្ឋនិងបទល្មើសផ្សេងផ្សេងដែលបង្កដោយជនជាតិចិន តែងកើតមានឡើងនៅ ខេត្តព្រះសីហនុព្រោះខេត្តនេះមានប្រជាជន ចិនរស់នៅរហូតដល់ជាង110,000នាក់អ្នកសម្របសម្រួលសមាគមអាត60នៅខេត្តព្រះសីហនុអ្នកស្រីជៀបសុធារី មាន ប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានកាស៊ីណូច្រើនហើយថាទីណាមានលបែងស៊ីសង មានបទល្មើសកើតឡើងច្រើនព្រោះអ្នកលេងលបែងមិនខ្លាចប្រព្រឹត្តបទល្មើសទេ នៅពេលពួកគេចាញ់លបែង អ្នកស្រីថាកាលពីមុនខេត្តព្រះសីហនុមិនសូវមានគិតកម្មឬបទល្មើសដូចសពថ្ងៃទេប៉ុន្តែ បន្ទាប់ពីមានអ្នកវិនិយោគទុនជនជាតិចិនចូលមកច្រើនបទល្មើសនិងគិតកម្មក៏មានច្រើនដែរខ្ញុំបាទអូនភាពអាស៊ីសេរី រាយការណ៍ពីរដ្ឋធានី Washington បាទលោកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទមានរិទ្ធពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដាមួយនៃការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះ បាទលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជា បន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពីស្ដាមមួយផ្ដោតអំពីអ្នកវិភាគថានៅឆ្នាំ2019នេះរបបលោកហ៊ុនសែនបានរំលោភកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីកាន់តែធ្ងន់ធ្ងរបាទសូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រី។ Cây cao បាទកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី23ដុល្លារឆ្នាំ1991បាននាំមកនូវលទ្ធិប្រជាធិបតេយ្យសន្តិភាពការឯកភាពនិងការបង្រួបបង្រួមជាតិព្រមទាំងការបើកឲ្យមានឡើងនូវសេដ្ឋកិច្ចទីផ្សារសេរីបន្ទាប់ពីប្រទេសកម្ពុជាបានហែឆ្លងផុតពីរបបកាប់សម្លាប់គឺរបបឡាយពូជសាសន៍ខ្មែរក្រហមនៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979និងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគ្រប់គ្រងដោយវៀតណាមក៏ប៉ុន្តែនៅក្នុងខួបលើកទី28ឆ្នាំនេះកម្ពុជាហាក់បីដូចជាងាកទៅរកសម័យអតីតកាលមុនកិច្ច កិច្ចព្រមព្រៀងនេះប្រសូតឡើងទៅទៀតដែលធ្វើឲ្យមេដឹកនាំខ្មែរបែកបាក់បែងចែកជាបកជាពួកជាក្រុមនិងយកខ្មែរជាសត្រូវនៅលើឯសង្វៀននយោបាយទៅវិញបាទលោកទីនសាការីយ៉ារីកាពិស្ដាប់ព័ត៌មាននេះកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីសនេះ ជាឯកសារដ៏សំខាន់មានតម្លៃជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងទិសដៅការពារអធិបតេយ្យភាពឯករាជ្យអព្យាក្រឹតភាពនិងបូរណភាពទឹកដីដែលធ្វើឲ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មីក្រោយពីរបបកាប់សម្លាប់ក្នុងសម័យខ្មែរក្រហមទៅជារបបដឹកនាំតាមបែបប្រជាធិបតេយ្យដោយការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសអ្វីត្បិតតែគេបានបញ្ចូលខ្លឹមសារទៅក្នុងរដ្ឋធម្មនុញ្ញទៅហើយក្តីប៉ុន្តែស្មារតីឬខ្លឹមសារនៃកិច្ចព្រមព្រៀងនេះនៅតែរស់រវើកឬមានតម្លៃដដាលសម្រាប់កម្ពុជាដែលតម្រូវឲ្យមេដឹកនាំអនុវត្តតាមពិសេសទៅលើគោលការណ៍សិទ្ធិមនុស្សប្រជាធិបតេយ្យអធិបតេយ្យភាពនិងការបង្រួបបង្រួមជាតិ មន្ត្រីជាន់ខ្ពស់អង្គការ Conference លោកលបញ្ញាមានប្រសាសន៍ថាកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីសនេះគឺជាត្រីវិស័យមួយដ៏សំខាន់ឲ្យមេដឹកនាំកម្ពុជាយកទៅអនុវត្តដើរលើគន្លងប្រជាធិបតេយ្យដែលតម្រូវឲ្យគោរពសិទ្ធិមនុស្សអនុវត្តច្បាប់ជាគោលសំខាន់ដែលស្របតាមច្បាប់ជាតិអន្តរជាតិមិនមែនដោយមេដឹកនាំបច្ចុប្បន្នកំពុងតែបំផ្លាញចោលមូលដ្ឋានគ្រឹះប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សចាប់ចងពលរដ្ឋបំបិទសិទ្ធិសេរីភាពបញ្ចេញមតិសិទ្ធិសេរីភាពជួបប្រជុំនោះឡើយ។ អ្វីដែលមានបញ្ហាសប្តាហ៍នេះគេរកឃើញថាដំណើរការប្រជាធិបតេយ្យសេរីពូបៈដែលមានគុណភាពត្រឹមត្រូវនឹងវាជាការគម្រាមកំហែងទៅ ការកាន់អំណាចបច្ចុប្បន្ននេះជាការរឿងពិតដែលកើតឡើងនឹងគឺថាដោយសារអញ្ចឹងអាចប៉ុន្តែមាន មានជំរឿអីជំរឿមានជំរឿហ្នឹងទេដែលអាចរក្សាសន្តិភាពបានបើមិនអញ្ចឹងទេប្រជាពលរដ្ឋដែលគេបានគ្រប់គ្រងឬក៏គេមិនគ្រប់គ្រងគេប្រកាសជាមិនសុខចិត្តទេហ្នឹងហើយអាចជាអំពើអយុត្តិធម៌ហ្នឹងវាវាអាចជ្រាបចូលទៅក្នុងប្រជាពលរដ្ឋហើយយូរយូរទៅវាអាចកើតទៅជាកំហឹងនយោបាយដំណោះនយោបាយហ្នឹងកាន់តែជ្រាលជ្រៅទៅ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទទួលស្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមានតម្លៃជាប្រវត្តិសាស្ត្រប៉ុន្តែលោកបានថ្លែងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់កាលពីថ្ងៃទី22ដុល្លារថាកិច្ចព្រមព្រៀងនេះលែងមានសុពលភាពទៅវិញ។ អត់និយាយទេកិច្ចប្រព្រឹត្តប៉ារីទុកឲ្យគេបោះស្រាយទៅព្រោះគេកំពុងតែធ្វើអីបាតកម្មទៀមទាឲ្យហត្ថលេខីអីប៉ារីគោរពស្អីណាបើគោរពប៉ារីទៅដោះលែងគៀវសំផនត្រឡប់មកវិញហើយលុបចោលអាតឡាការគាត់ចោលតឡាការរឿងវាបានឈានមកដល់រដ្ឋធម្មនុញ្ញដែលត្រូវអនុវត្តតែត្រូវអនុវត្តទោះបីជាមានការអាងពីលោកហ៊ុនសែនបែបនេះក្តីប៉ុន្តែក្រុមអ្នកច្បាប់និងអ្នកតាមដានស្ថានភាពនយោបាយលើកឡើងថាកិច្ចព្រមព្រៀងនេះគ្មានមេត្រាណាមួយចែងពីអាញាយុកាលថាអស់សុពលភាពនោះឡើយ។ ក្រុមលោកហ៊ុនសែនលើកឡើងថាគ្មានសុពលភាពនៅពេលនេះដើម្បីបិទបាំងនៅអ្វីដែលរបបនេះកំពុងតែធ្វើហើយរំលោភទៅលើកិច្ចព្រមព្រៀងនេះទៅវិញទេដូចជាការចាប់ខ្លួនសកម្មជនបកប្រឆាំងជាបន្តបន្ទាប់ចាប់ប្រកាន់ពីបទផ្សំគំនិតដួលរំលំរដ្ឋាភិបាលការបិទសិទ្ធិសេរីភាពជួបប្រជុំនិងបញ្ហាផ្សេងផ្សេងជាច្រើនទៀតនោះមិនមែនជាការអនុវត្តច្បាប់ត្រឹមត្រូវនោះឡើយសកម្មភាពបែបនេះគឺបង្ហាញថារបបនេះកំពុងតែអនុវត្តរបៀបរបបផ្ដាច់ការនិងកុម្មុយនីសដោយប្រើប្រាស់ក្រនតែជាខែលដើម្បីបង្ហាញថា របបនេះកំពុងតែអនុវត្តច្បាប់តែប៉ុណ្ណោះលោកគុលបញ្ញាបន្ថែមថាគោលបំណងសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសថ្ងៃទី23ដុល្លារគឺជាការផ្សះផ្សាជាតិហើយរបបលហ៊ុនសែនកំពុងតែអនុវត្តសប្តាហ៍ថ្ងៃនេះផ្ទុយទៅនឹងកិច្ចព្រមព្រៀងនេះពីព្រោះថាការធ្វើកិច្ចព្រមព្រៀងនេះឡើងសូម្បីតែមេដឹកនាំក្នុងរបបខ្មែរក្រហមដែលជាមេឃាតករក៏គេគៀនកោឲ្យមកចូលរួមដើម្បីបញ្ចប់ចំនួននយោបាយនៅកម្ពុជាដែរតែសម្រាប់នៅពេលនេះវិញមិនមែនជាពេលដែលមេដឹកនាំកម្ពុជា ដឹកនាំដោយថៅក្រោយនោះទេម្យ៉ាងទៀតគណៈបកប្រឆាំងក៏គ្មានអាវុធណាមួយសម្រាប់រៀបចំគម្រោងបដូររំលំរដ្ឋាភិបាលដោយការចោតប្រកាន់នោះដែរក្នុងរយៈពេលនេះប្រជាប្រដ្ឋមិនទាន់ហ៊ានទាមទារនៅបញ្ហាធំធំដូចជារឿងបញ្ហាវិបត្តិប្រជាធិបតេយ្យវិបត្តិសិទ្ធិមនុស្សបច្ចុប្បន្នទេប៉ុន្តែវានឹងអាចនឹងកើតមាននៅពេលស្ថានភាពណាមួយជាក់ស្ដែងឬក៏ នៅពេលណាមួយដែលវាអាចកើតឡើងដែលធ្វើឲ្យប្រជាប្រដ្ឋឃើញថាវាគ្រប់គ្រាន់ហើយដែលត្រូវតែមានការទៀមទាឲ្យបានច្បាស់លាស់បានជាលទ្ធផលពេលណាមួយដល់នឹងអាចគ្រប់គ្រាន់នឹងក្នុងកម្រិតបែបណាទៅលោកបាទអឺប្រមាណប្រមាណប្រមាណមើលដែរពេលខ្លះដូចជាមានប្រទេសច្រើនណាស់ដែលមានការគៀបសង្កត់ប្រជាប្រដ្ឋប៉ុន្តែចុងក្រោយមករបបដែលគៀបសង្កត់ហ្នឹងមិនដឹងថាត្រូវបានគេផ្ដួលរំលំចេញប្រទេសអេស៊ីប ប្រទេសស៊ូដង់ថ្មីថ្មីនេះណាប្រទេសស៊ូដង់ហើយអតីតកាលប្រទេសហ្វីលីពីនប្រទេសឥណ្ឌូនេស៊ីសម័យម៉ាកូសម័យសូហាតូកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសមានតម្លៃជាប្រវត្តិសាស្ត្រនោះទៅលើកត្តា3សំខាន់សំខាន់ទី1គ្មានប្រទេសណានៅលើពិភពលោកប្រើប្រាស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយទំនាស់ដូចនៅកម្ពុជាកាលពីជិត30ឆ្នាំមុននោះបានទេទី2កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលជាច្បាប់កម្ពុជារបស់ជាតិនិងទី3 មានតម្លៃនៅលើឆាកអន្តរជាតិដែលកម្ពុជា មានមុខមាត់ជាថ្មីក្រោយពីរបបកាប់សម្លាប់ដូរលំ ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនោះគឺសំខាន់ទៅលើការអនុវត្តរបបនយោបាយដែលអនុម័តទៅលើគោលនយោបាយប្រជាធិបតេយ្យនិងសេរីពហុបកសិទ្ធិអំណាចទាំងអស់គឺជារបស់ប្រជាពលរដ្ឋដែលអនុវត្តសិទ្ធិទាំងនេះតាមរយៈរដ្ឋសភារាជរដ្ឋាភិបាលនិងតុលាការការបើកចំហសេដ្ឋកិច្ចទីផ្សារសេរីការបើកឲ្យអង្គការជាតិអន្តរជាតិ ដំណើរការនៅកម្ពុជាក្នុងការជួយលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើកស្ទួយសិទ្ធិសេរីភាពសិទ្ធិមនុស្សនិងវិស័យអប់រំជាដើមចំពោះប្រព័ន្ធច្បាប់វិញក៏ត្រូវធ្វើកំណែតម្រង់ច្បាប់និងបង្កើតក្របខ័ណ្ឌការងារច្បាប់ដោយផ្អែកលើមូលដ្ឋានប្រជាធិបតេយ្យនិងសេដ្ឋកិច្ចទីផ្សារសេរីដែលធានានៅក្នុងរដ្ឋធម្មនុញ្ញអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណរា មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាសមិទ្ធផលមួយដ៏ធំធេងរបស់កម្ពុជាដែលជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិដើម្បីឲ្យកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរ៉ៃហើយធ្វើឲ្យមេដឹកនាំគ្រប់ភាគីងាកមកបង្រួបបង្រួមជាតិដល់បច្ចុប្បន្ននេះ23ឆ្នាំគេថាប្រព័ន្ធអន្តរជាតិជាសិស្សរដ្ឋអាមេរិកហើយនិងសហគមន៍អឺរ៉ុបជំរុញឲ្យកម្ពុជាភាគីកម្ពុជានេះគ្រប់នៅស្មារតីកិច្ចព្រមព្រៀងបាននៃការគ្រប់នៃក្រុមសារនៃកិច្ចព្រមព្រៀង ក្រុមអង្គការសង្គមស៊ីវិលបកប្រឆាំងនៅតែគោរពកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសដែលគេចាត់ទុកថាកិច្ចព្រមព្រៀងនេះមានតម្លៃជាសកលក្រុមអង្គការសង្គមស៊ីវិលរួមទាំងបកប្រឆាំងផងតែងតែប្រារព្ធខួបកិច្ចព្រមព្រៀងនេះជារៀងរាល់ឆ្នាំរៀងរាល់ថ្ងៃទី23ដុល្លារទោះបីជាពេលខ្លះប្រឈមនឹងការរារាំងពីសមាជិករបបលហ៊ុនសែនក្តីថ្ងៃទី23ដុល្លាររដ្ឋាភិបាលបានកំណត់នៅក្នុងប្រតិទិនជាថ្ងៃឈប់សម្រាក ចាប់ពីឆ្នាំ1993មកនៅបន្ទាប់ពីកម្ពុជា មាននាយករដ្ឋមន្ត្រីចំនួន2រូបប៉ុន្តែរបបលហ៊ុនសែនហាក់ចង់បំភ្លេចថ្ងៃទី23ដុល្លារនេះម្ដងជា2ដងពីព្រោះថារបបនេះបានដកចេញថ្ងៃទី23ដុល្លារចេញពី ថ្ងៃឈប់សម្រាកពីការងាររបស់មន្ត្រីរាជការកម្មករនៅក្នុងឆ្នាំ2007រហូតដល់ឆ្នាំ2012រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី23ដុល្លារបញ្ចូលទៅក្នុងប្រតិទិនថ្ងៃឈប់សម្រាកពីការងារវិញ គឺនៅចំថ្ងៃកាន់ទុកទី7នៃព្រះបរមសពព្រះមហាវរៈក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហនុដែលព្រះអង្គជាអ្នកប្រយុទ្ធផ្ដើមឲ្យមានកិច្ចព្រមព្រៀងនេះឡើង ការដាក់បញ្ចូលថ្ងៃ23ដុល្លារជាថ្ងៃឈប់សម្រាកវិញនៅពេលនោះត្រូវបានអ្នកវិភាគមើលឃើញថាលោកហ៊ុនសែនចង់ទាញយកចំណេញនយោបាយដោយសារតែប្រជាពលរដ្ឋគោរពអតីតព្រះមហាក្សត្រនៅគណៈប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែកាន់ទុកនិងសម្ដែងការសោកស្ដាយចំពោះការសោយទីវង្គតរបស់ព្រះអង្គ នៅទន្ទឹមនឹងការរៀបចំការបោះឆ្នោតអាណត្តិទី5ឆ្នាំ2013នឹងឈានមកដល់ផងនោះទោះបីជាយ៉ាងនេះក្តីនៅទីបំផុតទៅពលគឺនៅក្នុងឆ្នាំ2019នេះរបបឯកបកបានលុបចេញថ្ងៃទី23ដុល្លារនិងទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូចេញពីថ្ងៃឈប់សម្រាកវិញដដែលនេះវិភាននយោបាយបដិទ្ធឡើងបង្ហាញមានប្រសាសន៍ថាកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសនេះគឺជាអាយុជីវិតរបស់ប្រជាជាតិខ្មែរទាំងមូល ប្រទេសអាស៊ានទាំងឡាយដែលជាដែលភាគីមួយចំនួននៅក្នុងកិច្ចសន្យាគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងឯងដូច្នេះជាភាគីនៃកិច្ចសន្យានឹងត្រូវបំពេញកាតព្វកិច្ចដែលមាននៅក្នុងកិច្ចសន្យានឹងសន្យាថាជួយដែលប្រទេសកម្ពុជាឲ្យមានការគោរពដែលសិទ្ធិមនុស្សកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចុះហត្ថលេខាដោយភាគីចំនួនកម្ពុជាទាំង4ព្រមទាំងតំណាងស្ថាប័ននិងរដ្ឋាភិបាលនៃប្រទេសចំនួន18ផ្សេងទៀតកាលពីឆ្នាំ1991នោះ បានចែងនៅការព្រមព្រៀងសំខាន់ចំនួន3គឺទី1កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាទី2កិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពឯកភាពជាតិកម្ពុជានិងទី3សេចក្តីថ្លែងការណ៍ស្ដីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជាសន្យាថាធានាគ្រប់និងប្រតិបត្តិតាមគោលការណ៍ប្រជាធិបតេយ្យសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជាគាំទ្រសិទ្ធិរបស់ប្រជាកម្ពុជាទាំងអស់ក្នុងការធ្វើសកម្មភាពដល់ជំរុញនិងការពារសិទ្ធិមនុស្សជាមូលដ្ឋានព្រមទាំងចូលរួមគោរពកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិមនុស្សប្រទេសហាត់លេខីនៃកិច្ចព្រមព្រៀងនេះក៏សន្យាថាជួយជំរុញនិងលើកទឹកចិត្តដល់ការគោរពនិងប្រតិបត្តិតាមសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជាដោយមានចែងនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិនិងសេចក្តីសម្រេចទាំងឡាយរបស់អង្គការសហប្រជាជាតិជាពិសេសគឺការការពារ ទប់ទល់ទៅនឹងការកើតឡើងវិញនៃការរំលោភសិទ្ធិមនុស្សកិច្ចព្រមព្រៀងនេះបញ្ជាក់ថាក្នុងករណីដែលមានការរំលោភឬគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះសហប្រធានទាំងពីរនៃកិច្ចព្រមព្រៀងគឺប្រទេសបារាំងនិងឥណ្ឌូនេស៊ីត្រូវធ្វើការពិគ្រោះគ្នាដល់សមស្របជាបន្ទាន់រាប់ទាំងបណ្ដាសមាជិកសន្និសីទក្រុងប៉ារីសធានាដល់ការគោរពការសន្យាទាំងនេះឡើងវិញថ្ងៃទី23ដុល្លារនាំមកនៅការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិសន្តិភាពប្រជាធិបតេយ្យនិងការអភិវឌ្ឍក្នុងរយៈពេល28ឆ្នាំមកនេះ ឆ្នាំ2019នេះគឺជាពេលមួយដែលក្រុមអ្នកតាមដានស្ថានភាពនយោបាយមើលឃើញថារបបឯកបកបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីសកាន់តែធ្ងន់ធ្ងរគឺរបបនេះបានបង្កើតប្រព័ន្ធតាមដានឡើងវិញដែលបកប្រឆាំងចោទថាមានខុសពីសម័យខ្មែរក្រហមឡើយឲ្យតែអ្នកមាននិន្នាការប្រឆាំងអាញាធររបបលហ៊ុនសែនចោទប្រកាន់ឬលាបពណ៌ថាជាក្រុមបដិវត្តពណ៌ឬក្រុមប៉ុនប៉ងបដូររំលំរដ្ឋាភិបាលហើយប្រើប្រាស់តឡាការដើម្បីចាប់ចងដោយដល់របបនេះ កំពុងតែអនុវត្តនាពេលបច្ចុប្បន្នយ៉ាងកម្រោលខ្ញុំទីនសាការីយ៉ាអសិសរីពីរដ្ឋធានីវ៉ាស៊ីនតោនបាទលោកអ្នកនាងជាទីមេត្រីនៅថ្ងៃទី23តុលានេះក្រុមអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋនាំគ្នាប្រពខួបរំលឹក 28ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ដុល្លារក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញពួកគេអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះឲ្យបានល្អត្រឹមត្រូវព្រោះពួកគេថាកិច្ចព្រមព្រៀងនេះជាឫសគល់នាំឲ្យកម្ពុជាមានសន្តិភាព មានការផ្សះផ្សាជាតិនិងការរីកចម្រើនបាទលោកថនថារ៉ូរីកាព័ត៌មាននេះអមដោយសម្ដែងតវ៉ារបស់អ្នកចូលរួមធ្វើពិធីរំលឹកខួបនេះបាទ គេយកសន្ធិសញ្ញាសន្តិភាពទីក្រុងបាត់23ដុល្លារមានចំនួនមានសន្តិភាពមាន ការគោរពសិទ្ធិមនុស្សនិងមាន ការអភិវឌ្ឍនេះគឺជាសម្ដែងក្នុងពិធីរំលឹកខួប28ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនៅទីលានប្រជាធិបតេយ្យថ្មីស្ថិតក្នុងខណ្ឌរិស័យកែវដែលមានអ្នកចូលរួមប្រមាណជិត1000នាក់មកពីអង្គការសង្គមស៊ីវិលសហជីពសហគមន៍ដីធ្លីក្រុមអ្នកវិភាគឯករាជ្យនិងក្រុមយុវជនព្រមទាំងតំណាងមកពីស្ថានទូតអាមេរិក និងស្ថានទូតសហភាពអឺរ៉ុប។ របបក្រុងភ្នំពេញក៏បានពង្រាយកងសន្តិសុខស្លៀកពាក់ស៊ីវិលនិងឯកសណ្ឋានរាប់សិបនាក់តាមខ្លមមើលផងដែរនៅក្នុងពិធីនេះអ្នកវិភាគនិងអ្នកសិក្សាស្រាវជ្រាវឯករាជ្យព្រមទាំងមន្ត្រីសង្គមស៊ីវិលបានលើកឡើងអំពីប្រវត្តិនិងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសព្រមទាំងការអនុវត្តរបស់រដ្ឋាភិបាលនៅពេលកន្លងមកចំណែកតំណាងកម្មករកសិករនិងយុវជនក៏បានឡើងបញ្ចេញមតិអំពីស្ថានភាពអាក្រក់អាក្រក់ដែលពួកគេបានជួបប្រទះដូចជាការរំលោភសិទ្ធិដីធ្លី និងសិទ្ធិការងារជាដើម។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកប៉ាច័ន្ទរឿនមានប្រសាសន៍ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតកិច្ចព្រមព្រៀងនេះបាននាំឲ្យកម្ពុជារៀបចំការបោះឆ្នោតជាតិនៅឆ្នាំ1993នាំមកនូវលទ្ធិប្រជាធិបតេយ្យសន្តិភាព ការបង្រួបបង្រួមជាតិគ្មានវត្តមានកងទ័ពបរទេសនៅកម្ពុជា មានអធិបតេយ្យភាពបូរណភាពទឹកដី និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនផ្នែកសង្គមនិងសេដ្ឋកិច្ចទោះជាយ៉ាងណាក្តីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកនេះក៏សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធមិនបានគោរពនឹងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានល្អនោះទេធ្វើឲ្យស្ថានភាពមួយចំនួនវិវត្តថយក្រោយដូចជាបញ្ហាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សជាដើម។ គោលបំណងរួមគឺប្រធានបទយើងដាក់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងត្រូវការសន្តិភាពការអនុវត្តប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សអញ្ចឹងគោលបំណងគឺយើងត្រូវការសន្តិភាពពិតប្រាកដមួយត្រូវការមានការអភិវឌ្ឍមួយសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់និងចង់ឃើញប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញនិងការគោរពសិទ្ធិមនុស្សព្រោះយើងឃើញថាស្មារតីសន្តិភាពទីក្រុងប៉ារីសយើងឃើញថាគឺចង់ឲ្យខ្មែររួមរួមគ្នាមិនចង់មានការបែកបាក់ទេថ្ងៃ23ដុល្លារនេះជាគម្រប់ខួប28ឆ្នាំ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា របស់ចលនាក្រុមប្រដាប់អាវុធខ្មែរ4ក្រុមរួមមានក្រុមចលនាហ៊ុនស៊ិនពេជ្ររបស់ព្រះបាទនរោត្តមសីហនុក្រុមចលនារណសេរីជារំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឿនសានក្រុមកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមមេដឹកនាំខ្មែរក្រហមនិងរបបរដ្ឋកម្ពុជារបស់លោកហ៊ុនសែនកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ1991នៅទីក្រុងប៉ារីសប្រទេសបារាំងក្រោមការសម្របសម្រួលពីសហគមន៍អន្តរជាតិ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវ៉ាន់ពៅថ្លែងថាក្នុងពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអ្នកចូលរួមទាំងអស់សុទ្ធតែបញ្ចេញមតិស្រដៀងស្រដៀងគ្នាជំរុញឲ្យរដ្ឋាភិបាលនិងអ្នកនយោបាយទាំងអស់ឈប់ឆ្លោះគ្នាហើយបង្រួបបង្រួមឯកភាពជាតិនាំមកនូវការអភិវឌ្ឍការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដោយដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះលោកយល់ថាការបន្តឆ្លោះបែកបាក់គ្នាក្នុងចំណោមអ្នកនយោបាយខ្មែរ គឺជាការអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយធ្វើឲ្យប្រជាធិបតេយ្យដើរថយក្រោយព្រមទាំងនាំឲ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរផងដែរ យើងមានដៃគូអភិវឌ្ឍយើងមានប្រទេសសហគមន៍អន្តរជាតិជួយយើងជួយទាំងជំនួយផ្នែកមនុស្សធម៌ការអភិវឌ្ឍរហូតដល់គេផ្ដល់ជំនួយផ្នែកពាណិជ្ជកម្មទៀតឧទាហរណ៍រឿង EBA យើងនឹង GSP ក៏ជាផ្នែកមួយដែលសហគមន៍អន្តរជាតិមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគេឲ្យ ប្រព័ន្ធអនុគ្រោះពន្ធនឹងមិនមែនចេះគេនឹកឃើញតែយូរសពយប់នេះស្អែកឡើងគេឲ្យទេគេបានគិតគូរហើយគេមានការទទួលខុសត្រូវតាមបែបច្បាប់ជាពិសេសគឺកិច្ចប្រព្រឹត្តសន្តិភាពទីក្រុងប៉ារីសហើយយើងមានឱកាសទៅពេលដែលខ្មែរយើងរួបរวมគ្នាទៅពេលដែលយើងអត់រវល់ច្បាំងគ្នាអត់រវល់ចាប់គ្នាអត់រវល់ លធ្វើទុកបុកម្នេញគ្នាយើងមានឱកាសគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍកសាងសមត្ថភាពនិងធ្វើឲ្យជីវភាពរស់នៅរបស់យើងប្រសើរការប្រពខូបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះក្រុមអង្គការសង្គមស៊ីវិលមិនបានដង្ហែក្បួនតាមការគ្រោងទុកនោះទេដោយសារមានបំរាមពីអាជ្ញាធរបន្ទាប់ពីការពីឆ្នាំ2018ក្រុមអង្គការសង្គមស៊ីវិលបានខកខានប្រពៃពិធីនេះម្ដងហើយដោយសារតែពិបាកសុំច្បាប់ពីអាជ្ញាធរអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាការដែលអង្គការសង្គមស៊ីវិលជួបជុំប្រពខូបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺបង្ហាញថាកម្ពុជាមានសិទ្ធិសេរីភាពហើយកម្ពុជាគ្មានចំនួននយោបាយនោះទេលោកអះអាងថាអ្វីដែលកើតឡើងចំពោះគណៈបកសង្គ្រោះជាតិគឺជាការអនុវត្តច្បាប់សមាជិកព្រឹទ្ធសភាបកកណ្ដាលអំណាចរូបនេះបន្តថារយៈពេល28ឆ្នាំនេះរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈបំផុត។ ក្នុងរយៈពេល28ឆ្នាំយើងបានសន្តិភាពពេញលេញហើយក្រោមលំដ៏ត្រជាក់របស់អតីតករណាព្រះមហាក្សត្រនៃប្រជាជាតិអាចារ្យកម្ពុជាក្រោមដំបូលរដ្ឋធម្មនុញ្ញដែលបានមកពីស្វាដីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសណាចំណុចទី2គឺឯករាជ្យភាពអធិបតេយ្យភាពនិងអនុភាពទឹកដីកម្ពុជាត្រូវបានពង្រឹងថែមទៀត តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំគោលប្រំដែនជាមួយប្រទេសជិតខាងឲ្យធានាបានបូរណភាពទឹកដីរឹងមាំធានាបាននូវឯករាជ្យនិងអធិបតេយ្យភាពទាំងឯងផ្ទុយពីការលើកឡើងនេះក្រមសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួនលើកឡើងថាប្រសិនបើរដ្ឋាភិបាលលោកហ៊ុនសែនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានល្អមែននោះគឺនឹងមិនធ្វើឲ្យខ្មែរបែកបាក់គ្នាជាក្រុមជាក្រុមនិងរើសអើងគ្នាព្រមទាំងការរិះគន់ថ្កោលទោសពីសហគមន៍ជាតិនិងអន្តរជាតិជុំទិសដោយសពថ្ងៃនេះនោះទេ លើសពីនេះទៀតការបោះបង្គោលព្រំដែនកន្លងមក របបក្រុងភ្នំពេញបានធ្វើឡើងដោយលាក់លៀមបំផុតធ្វើឡើងសាច់តែចិត្តរបស់លោកហ៊ុនសែនតែម្នាក់ឯងគ្មានការឯកភាពយល់ព្រមពីប្រជាពលរដ្ឋម្ចាស់ប្រទេសនោះទេគណៈពលរដ្ឋរស់នៅតាមព្រំដែនតែងតែស្រែកទ្រហោយំពីរឿងបាត់បង់ដីដោយសារតែការបោះបង្គោលព្រំដែននេះក្រុមអ្នកប្រពខូបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកឡើងថារបបក្រុងភ្នំពេញគួរតែទទួលស្គាល់ការពិតហើយស្ដារលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សឡើងវិញដើម្បីតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋ។ ខ្ញុំបាទថនថារ៉ូអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងប្រិមនៈស្ដាប់ជាទីមេត្រីលោកនាងកំពុងស្ដាប់ការផ្សាយផ្ទាល់របស់ Visual Asia សេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទពាក់ព័ន្ធនឹងករណីប្ររពខួបលើកទី28ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី23តុលានេះដែរគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាធិបតេយ្យមូលដ្ឋានចេញសេចក្តីថ្លែងការណ៍ផ្សេងគ្នាស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលា គណៈបពប្រឆាំងចោទថារបបក្រុងភ្នំពេញមិនបានគ្រប់កិច្ចព្រមព្រៀងសន្តិភាព23ដុល្លារនោះទេចំណែកឯគណៈបពប្រជាធិបតេយ្យមូលដ្ឋាននៅវិញក៏បានអំពាវនាវឲ្យមានការគ្រប់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី23ដុល្លារនេះដែរដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបហៅកាត់ថា EBA បាទពីរដ្ឋធានី Washington លោកហេរ៉ាស្មីរីកាព័រមេនីគណៈបកសង្គ្រោះជាតិថា28ឆ្នាំមកនេះរបបក្រុងភ្នំពេញមិនបានគោរពនិងមិនបានអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារឲ្យបានពេញលេញទេ ហើយគោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងនេះគឺសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវរបបក្រុងភ្នំពេញជន់ឈ្លីនិងរំលោភបំពានមេបពប្រឆាំងអះអាងទៀតថារបបក្រុងភ្នំពេញ បានបំពានគោលការណ៍អធិបតេយ្យឯករាជ្យបូរណភាពទឹកដីកម្ពុជាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង23ដុល្លារដោយសាររបបក្រុងភ្នំពេញបានបង្កើតសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005និងការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន84%កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះគណៈបពប្រឆាំងថាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ដុល្លារត្រូវបានបំផ្លាញទាំងស្រុងដោយសាររបបក្រុងភ្នំពេញបានធ្វើឲ្យជាតិខ្មែរបែកបាក់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំបិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដោយសារតែការរំលាយគណៈបកសង្គ្រោះជាតិនិងការបោះឆ្នោតคล้ายៗកាលពីឆ្នាំ2018ទង្វើទាំងនេះត្រូវបានគណៈបពប្រឆាំងហៅថាជាការដឹកនាំទៅរករបបឯកបកជាថ្មីដោយសម័យអតីតកាលហើយផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញ ជាងនេះទៅទៀតគណៈបក្សសង្គ្រោះជាតិចាត់ទុកការដៃរបបក្រុងភ្នំពេញសម្រាប់លុបចោលថ្ងៃឈប់សម្រាកប៉ះចំថ្ងៃខួបរំលឹកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស23ដុល្លារកាន់តែបង្ហាញឲ្យឃើញការមិនឲ្យតម្លៃទៅលើកិច្ចព្រមព្រៀងនេះពីសំណាក់របបលោកហ៊ុនសែនគណៈបពប្រឆាំងក៏បានអំពាវនាវឲ្យប្រទេសម្ចាស់ហត្ថលេខីត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួននិងអនុវត្តឲ្យបានពេញលេញនៃស្មារតីនៃកិច្ចព្រមព្រៀងនេះដោយត្រូវពិភាក្សាជាបន្ទាន់ដើម្បីធានាការបដិញ្ញាចិត្តរបស់សហគមន៍អន្តរជាតិនិងភាគីពាក់ព័ន្ធ ក្នុងការស្ដារនិងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ចំណែកឯគណៈបកប្រជាធិបតេយ្យមូលដ្ឋានវិញបញ្ជាក់ថា28ឆ្នាំក្រោយពីកិច្ចប្រឹងប្រែងសន្តិភាពទីក្រុងប៉ារីសកម្ពុជាកំពុងប្រឈមមុខការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបគណៈបកនេះព្រួយបារម្ភអំពីជីវភាពរបស់ក្រុមកម្មករនៅពេលដែលដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះដូច្នេះគណៈបកប្រជាធិបតេយ្យមូលដ្ឋានអំពាវនាវឲ្យរដ្ឋាភិបាលនិងសហភាពអឺរ៉ុបស្វែងរកដំណោះស្រាយរក្សា EBA គណៈបកនេះយល់ថាការរក្សា EBA និងការលើកកម្ពស់នយោបាយគឺជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈបកនយោបាយទាំងពីរអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានអះអាងថាគណៈបកកណ្ដាលអំណាចបានអនុវត្តនៅស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារបានត្រឹមត្រូវណាស់សម្រាប់អ្នកវិភាគនយោបាយវិញ មើលឃើញខុសពីនេះ អ្នកស្រី Tina Curtis សង្កេតឃើញថារយៈពេល2ឆ្នាំចុងក្រោយនេះរដ្ឋាភិបាលហាក់បីដូចជាដៃឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991អ្នកស្រីថាការគម្រាមកំហែងនិងរដ្ឋបတ်សិទ្ធិសេរីភាពពលរដ្ឋជាការអនុវត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ខែតុលាខ្ញុំបាទហេងរស្មីអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអសីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទមានរិទ្ធនិងក្រុមការងារនៃវិទ្យុអសីសេរីសូមអរគុណសូមជម្រាបលា